ខ្ញុំអរគុណបងឯណាដែលកន្លងមកតែជួយជ្រោមជ្រែងខ្ញុំរហូតនេះហ่าបើសិនជាគ្មានបងទេខ្ញុំក៏មិនបានលូតលាស់ដូចថ្ងៃនេះដែរណានិយាយថាខ្សែកបាត់ទៅណាមួយថ្ងៃនោះដូចជាអត់ឃើញបានយកទៅណាអូមានយកទៅណាខ្សែកនឹងវាដាច់យករងឯរងហើយនេះមក10យប់ហើយណាមកបើមិនទាន់មកដល់ផ្ទះទៀតអញ្ចឹងតិចមានរឿងអីកើតឡើងទៅកុំប្រាប់ឲ្យសោះណាថាមួយឯងទៅមកពិភពស្នាកុំប្រាប់ឲ្យសោះថារងបានលក់ខ្សែកនោះយកលុយទៅផឹកស៊ីអស់ណា